ឥឡូវខ្ញុំសូមលើកបន្តិចអារឿងព្រោះហ្នឹងវាពាក់ព័ន្ធជាមួយបងប្អូននឹងការបដិបដាលរបស់យើងថ្ងៃមុនខាងក្រសួងការងារឬមួយក្រសួងណាទៅធ្វើសិក្ខាសាលាមួយខ្ញុំឃើញមើលដោយពិភាក្សាគ្នាតូចនៅក្នុងបន្ទប់មួយដែលជាទូទៅថាតម្រង់ទិសតម្រង់ទិសឲ្យចំការងារទើបយើងមានឱកាសច្រើននៅក្នុងការការងារបងអូនស្រីម្នាក់និស្សិត គាត់ឡើងនិយាយថាចុះបងឯងមកបង្រៀនខ្ញុំឲ្យខ្ញុំកែអ្វីដែលខ្ញុំរៀនឲ្យស្របទៅតាមឱកាសការងារចុះបងឯងមានដែរគិតថាខំរកឱកាសការងារឲ្យស្របអ្វីដែលខ្ញុំស្រឡាញ់អត់ទិដៅនេះសម្រាប់ទាំងក្រសួងការងារទាំងអីប្រហែលជា ការគិតដូចគ្នាសម្រាប់ខ្ញុំខ្ញុំចេះខ្ញុំគិតថាបើសិនជាខ្ញុំជា គេថាអ្នកដោះស្រាយវិញណាគោលនយោបាយរដ្ឋាភិបាល ដែលគាត់លើកសម្ដួលយើងមានចម្លើយតែប៉ុណ្ណេះទេខុសត្រូវបងប្អូនចាំបន្តែបន្តអានេះគាត់ទស្សនៈរបស់ខ្ញុំទី1រដ្ឋាភិបាលខិតខំនៅក្នុងការពង្រីកឱកាសការងារឲ្យច្រើន ដែលអាចធ្វើទៅបាន គ្រប់វិស័យដែលអាចធ្វើទៅបាន ដើម្បីឲ្យប្រជាពលរដ្ឋរបស់យើងប៉ុន្តែរដ្ឋាភិបាលមិន អាចធានាថាពង្រីក នៅទីផ្សារការងារសម្រាប់គ្រប់ជំនាញឬមួយគ្រប់អ្វីដែលបងប្អូនអាចចង់បាននោះទេព្រោះវាមានច្រើនជំនាញព្រោះយើងមិនអាចទៅបខំអតិថិជនឲ្យស្រឡាញ់នៅអ្វីដែលយើងធ្វើព្រោះឱកាសទីផ្សារគឺវាអាស្រ័យទៅលើចំណងចំណូលចិត្តនៃអតិថិជនបើយើងផលិតក្រូចទីផ្សារនឹងគេអត់ចូលចិត្តក្រូចនឹងគេចូលចិត្តផ្លែប៉ោមតើទៅបខំឲ្យគេស្រឡាញ់ផ្លែក្រូចយ៉ាងម៉េចអញ្ចឹងយើងត្រូវខិតខំពង្រីកឲ្យគ្រប់វិស័យ ប៉ុន្តែរដ្ឋាភិបាលអាចផ្ដល់បានជូនគាត់ទី1សិទ្ធិស្របច្បាប់ក្នុងការរៀនសូត្រនៅអ្វីដែលគាត់ចូលចិត្តដែលអាចធ្វើទៅបានរឿងជំនាញរបស់គាត់ចំណងរបស់គាត់គាត់វិភាគចុះទី2គឺឱកាសនិងជំរឿនសម្រាប់គាត់សម្រាប់ប្រជាពលរដ្ឋទាំងអស់នៅក្នុងការរៀនសូត្រចាប់ទៅលើអ្វីដែលគាត់ចង់បានឬគាត់ចង់ធ្វើការរៀនសូត្រមានទាំងរៀននៅសាលាក្នុងប្រទេសក្រៅប្រទេសឬមួយក៏រៀនខ្លួនឯង តាមរយៈការបង្រៀនខ្លួនឯងនៅប្រទេសខ្លះគេហៅ self taught ស្រាវជ្រាវដើម្បីរៀនខ្លួនឯងរដ្ឋាភិបាលអាចផ្ដល់សិទ្ធិគាត់ទៅរៀនសិទ្ធិរបស់គាត់ទៅដឹងថាគាត់កុំឲ្យទៅធ្វើអីខុសច្បាប់ជំនាញអីខុសច្បាប់អត់មានថាជំនាញផ្សំថ្នាំញៀនទេណាឬមួយក៏ជំនាញផ្សំក្របបែកដើម្បីដាក់លក់តាមផ្សារអត់ទេអានឹងអត់បានតែបើជំនាញស្របច្បាប់រដ្ឋាភិបាលធានាប៉ណ្ដឹងហើយទី3ធានានៅ សិទ្ធនៅក្នុងការប្រកបរបររបស់គាត់ទៅតាមអ្វីដែលគាត់ចង់បានដែលគាត់ធ្វើគាត់ប្រកាន់ថាល្អអញ្ចឹងសម្រាប់គាត់គាត់អាចធ្វើទី1គាត់បន្តរៀននៅអ្វីដែលគាត់ចូលចិត្តដោយ មិនគិតថាទីផ្សារធំឬតូចត្រូវអាចធ្វើទៅទី2បើគាត់មើលទៅដើមមិនរួចព្រោះគាត់ចង់ទៅរកឱកាសការងារផ្សេងគាត់អាចបដូរជំនាញរបស់គាត់ហើយទី3 គាត់មិនបាច់បដូរជំនាញគាត់ត្រូវខិតខំបង្កើតឱកាសទីផ្សារខ្លួនឯងទៅលើផលិតផល ដែលគាត់បង្កើតថ្មីកុំភ្លេចថានៅលើពិភពលោកគេធ្វើអញ្ចឹងអ្នកជំនាញច្រើនណាស់ដែលជោគជ័យឥឡូវនេះមើល Facebook មើល TikTok មើលអីដែលចាប់ផ្ដើមដំបូង Alibaba ចាប់ផ្ដើមដំបូងគឺតូចណាស់អត់មាន ពីណាទទួលថ្ងៃមុនខ្ញុំមើលចាត់មកគាត់និយាយអាផលិតផលគាត់លើកនឹង Alibaba គាត់គាត់មុននឹងទៅទៅកន្លែងណាក៏គេទាត់ចោលថាហ្នឹងវាអត់ដើរទេ តែគាត់អត់បកើតគាត់ទៅហៅក្រុមហ៊ុនធំធំគេអត់ទៅយកអញ្ចឹងគាត់ទៅហៅអ្នកលក់តូចតូចដើម្បីពឹងលើគាត់គាត់បកើតឱកាស ដើម្បីឲ្យដើរខ្លួនឯងបាទរឿងតែប៉ុណ្្នឹងអញ្ចឹងដែលរដ្ឋាភិបាលអាចធានាបានមិនធានាថាទីផ្សារទៅបខំអតិថិជនឲ្យឆ្លាញ់អ្វីដែលប្រហែលជាមិនត្រូវចំណងគាត់ប៉ុន្តែធានានៅឱកាសដើម្បីបងប្អូនមានសិទ្ធិរៀននៅអ្វីដែលខ្លួនចូលចិត្តអាចកែប្រែជំរឹះជំនាញរបស់ខ្លួនឬមួយក៏ ខិតខំធ្វើយ៉ាងណាឲ្យអ្វីផលិតផលរបស់យើងដែលគេមិនទាន់ស្គាល់មិនទាន់ទទួលคล้ายទៅជាដើមនឹងជាអ្វីដែលរដ្ឋាភិបាលអាចធ្វើបានហើយនៅស្រុកខ្មែរខ្ញុំគឺមើលកៃបុន វាមានរឿងមួយដែលភ្ជាប់នឹងរឿងប្អូនប្រុសអែមរៀមដែលគាត់ឆ្នៃក៏អាវខ្ញុំសុំមិនចូលទៅលើការឆ្លុះជជែកលើមតិទេការបរហោរបស់គាត់នៅក្នុងកម្មវិធីបរហាយបូតកម្មវិធីពៀនវត្តអីពុទ្ធមានទស្សនៈ គ្រប់តរនឹងទស្សនៈប្រឆាំងការជជែកគ្នាបញ្ចេញមតិមជាសិទ្ធិរបស់បងប្អូនតែខ្ញុំគ្រាន់តែមិនចង់ឃើញថាឈានទៅដល់ការជេរបន្តិចបដាសាខាងគ្នានោះទេកុំភ្លេចថាការបញ្ចេញមតិជាសិទ្ធិរបស់យើងប៉ុន្តែការចូលបដាសាជេរបន្តិចគ្នានោះវាហួសពីព្រំដែនវប្បធម៌យើងហើយខ្មែរយើងមានប្រពៃណីវប្បធម៌ចេះបញ្ចេញមតិរបួសចេះខ្ញុំសុំខ្ញុំមិនថាពីណាខុសពីណាត្រូវទេប៉ុន្តែខ្ញុំមើលឥឡូវរឿងប្អូនរៀមអែមរៀម គាត់មិនខុសពីប្អូនស្រីដែលសួរសំណួរនោះទេគាត់ជាអ្នកច្នៃប្រឌិតបែបគេហៅបែបស្រមៅស្រមៃអ្នកច្នៃប្រឌិតខោអាវគេមានកៅបុរាណកៅទំនើបហាងមកកកូកប៉ុន្តែគាត់ថាអត់ទេគាត់អត់ចង់ចឹងគាត់ចង់ថាបែបច្នៃប្រឌិតសួរថាមានទីផ្សារអត់បែបហ្នឹងវាអត់មានបើគាត់ទៀនទារដ្ឋាភិបាលត្រូវតែបង្ខំប្រជាពលរដ្ឋឲ្យទៅយកកៅគាត់អត់កើតប៉ុន្តែរដ្ឋាភិបាលផ្ដល់ឱកាសឲ្យគាត់ ក្នុងការរៀនគាត់ឆ្នៃសាលាអត់មានគាត់ចេះឆ្នៃប្រឌិតគាត់បង្រៀនខ្លួនឯងខ្ញុំមិនដឹងគាត់តាក់ទងអនឡាញទៅគ្រូណាដែលបង្រៀនដោយឆ្នៃប្រឌិតឬមួយក៏គាត់ស្រាវជ្រាវបង្កើតម៉ូដខ្លួនឯងគាត់មានឱកាសធ្វើទៅដោយស្របច្បាប់បាទគាត់ឆ្នៃម៉ូដច្រើនមកហើយមិនមែនទុំឆ្នៃម៉ូដមួយនឹងដែលមានបញ្ហាអញ្ចឹងអ្វី ដែលខ្ញុំសួរឆ្លើយឲ្យពាក់ព័ន្ធទៅនឹងអ្វីដែលប្អូនបានសួរទៅនៅក្នុងសិក្ខាសាលាមួយនោះ ចម្លើយខ្ញុំឆ្លើយបានប៉ុណ្ណឹងគឺរដ្ឋាភិបាលមិនធានាថាទីផ្សារគ្រប់ទាំងអស់បានទេតែក៏មិនបិទសិទ្ធិបងប្អូនសិទ្ធិស្របច្បាប់នៅក្នុងធ្វើអ្វីដែរការច្នៃប្រឌិតប៉ុន្តែក៏ជងមួយយើងត្រូវដែរព្រោះការច្នៃប្រឌិត ការអភិវឌ្ឍនឹងហើយទៅវប្បធម៌ប្រពៃណីជាតិរបស់យើង មានការអភិវឌ្ឍនិងការអភិរក្សអភិវឌ្ឍយើងឃើញហើយការប្រែប្រួលទៅតាមរបបសង្គមនិងជីវភាពរស់នៅរបស់ប្រជាជន ឥឡូវបងប្អូនមើលតាពិធីមង្គលការមួយ ខ្មែរយើងឆ្នៃច្រើនទៅហើយបើយកប្រពៃណីរបៀបការយើងពីឆ្នាំ60 70មកឥឡូវឆ្នៃច្រើនទៅហើយកន្លែង ខ្លះគេដល់កាត់នំកន្លែងខ្លះទៅដល់មានអប្សរាមករួមជូនពរកន្លែងខ្លះនេះជាការអភិវឌ្ឍប៉ុន្តែការអភិវឌ្ឍសម្រាប់វប្បធម៌សិល្បៈប្រពៃណីរបស់យើង ក៏ត្រូវមានកត្តាមួយចំនួនដើម្បីអភិរក្សបណ្ដៃយើងអភិវឌ្ឍយ៉ាងម៉េចក៏ដោយប៉ុន្តែត្រូវឲ្យរក្សានៅតម្លៃនិងអត្តសញ្ញាណរបស់ជាតិខ្មែរនិងវប្បធម៌ខ្មែររបស់យើងរឿងតែប៉ុណ្្នឹង